ហេតុអីបានកេរេគេចូលចិត្តមានទឹកតប់មុខច្រើនប្រភេទក្នុងពេលតែមួយមែន យអ្នករាគ្នាស្វាគមន៍មកកាន់វីដេអូ Skin Care 101ភាគ3ដែលនៅខាងក្រុម topic ដែលនិយាយអំពី Skin Care Step របស់កូរ៉េអញ្ចឹងវីដេអូទី1ខ្ញុំបានប្រាប់អ្នករាគ្នាហើយថាហេតុអីបានកូរ៉េត្រូវមាន Skin Care រហូតដល់10 step អីចឹងប៉ុន្តែវីដេអូទី2ខ្ញុំប្រាប់អ្នករាគ្នា ថាតើហេតុអីក៏កូរ៉េចូលចិត្តលាងមុខម្ដង3 4តប់ឥឡូវនេះខ្ញុំនឹងប្រាប់អ្នករាគ្នាទៀតថាហេតុអីបានកូរ៉េគេចូលចិត្តមានទឹកតប់មុខច្រើនប្រភេទក្នុងពេលតែមួយមែនយើងតែងតែគិតថាចេះលាង foam ហើយជូត toner ជូត toner ហើយលាបសេរ៉ូមសេរ៉ូមនឹងមិនសាច់ទឹកត្រូវអត់អញ្ចឹងយើងតប់ទៅសេរ៉ូមហើយគឺយើងប្រើជាមួយនឹង cream ហ្មងតែនៅកូរ៉េគេអត់ធ្វើអញ្ចឹងទេលាង foam ហើយជូត toner ជូត toner ហើយ តប់ Essence តប់ Essence ហើយតប់ Ampoule តប់ Ampoule ហើយតប់សរោបតង់ទៀតទឹក3នឹងហើយបានគេប្រើជាមួយនឹង cream ក្រោយជូ toner បើសិនជាអ្នកនរគ្នាចង់សាក step របស់ Grey ខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើ Essence មុននឹងចូលទៅដល់សរោបអញ្ចឹង Essence គឺជាអ្វី Essence គឺជាសារជាតិរាវមួយយ៉ាងដែលយើងហៅថាអាចនិយាយថាដូចទឹកតប់មុខអញ្ចឹងប៉ុន្តែគាត់ថាចេះ result វា slow អ្នកនរគ្នាប៉ុន្តែវាងាយជ្រាបចូលស្បែកជាងសរោមខ្លាំងមែនតើដែលធ្វើឲ្យអ្នកទាំងអស់គ្នាជាទូទៅក្នុងការលក់ Essence ណា brand ណាក៏ដោយតែងតែណែនាំឲ្យអ្នកទាំងអស់គ្នា top Essence ហ្នឹង2ដងទៅ 3ដងនៅពេលដែលអ្នកនរគ្នាប្រើវាមូលហេតុអីគេត្បិតតែ result វា slow ក៏ប៉ុន្តែ Essence គឺងាយជ្រាបចូលស្បែកលឿនខ្លាំងជាងសរុបអញនិយាយថាគុណនឹង10អញ្ចឹងយើងចូលដល់ទី2គឺជា ampoule ampoule គឺជាអ្វីនិយាយទៅ ampoule ដូចបងប្អូនបង្កើតរបស់សរុបអញ្ចឹងអ្នកនរគ្នាគ្រាន់តែថាអា ampoule ហ្នឹងតើវានិយាយថាវាធ្វើអីបានតែមួយមួយឯងឧទាហរណ៍ថា ampoule ហ្នឹងនិយាយថាខ្ញុំជួយអសអញ្ចឹងវាបានតែជួយអសឯងវាខាញ់អស់ like concentrate ទៅលើមុខងារណាមួយដែលវាអាចធ្វើការបានអញ្ចឹងនៅពេលដែលអ្នកនរគ្នាចង់ប្រើ ampoule អ្នកនរគ្នាត្រូវមើលកញ្ចក់សិនថាតើមុខងារមនុស្សនឹងមានបញ្ហាអីគេរីករនញើមែនទិញ ampoule រនញើ ចង់ធ្វើឲ្យមុខសទិញអេមពូណាដែលមានវីតាមីន C ឬក៏នេសាណាម៉ៃដែលធ្វើឲ្យមុខយើងសបានបើខ្ញុំវិញខ្ញុំប្រើអេមពូ2ទៅ3ក្នុងពេលតែមួយដោយសារអីខ្ញុំមានបញ្ហាស្បែកច្រើនក្នុងពេលតែមួយពេលខ្លះអញ្ចឹងទៅខ្ញុំរៀងអលៀកអញ្ចឹងទៅខ្ញុំប្រើអេមពូណាសម្រាប់ស្បែកអលៀកហើយជួយទៅលើជ្រួញផងពីព្រោះអាចជ្រួញនឹងខ្ញុំមិនអាចប្រឈប់បានទេចង់និយាយថាយើងអាចឈប់ប្រើអេមពូជ្រួញបានទេអេមពូអ្នកនរកុំបារម្ភអាចប្រើចាប់ពី2ទៅ3បានហើយអត់ងាយស្ទះរំញើសទី3នោះគឺជាទឹកតាប់មុខដែលពេញនិយមខ្លាំងបំផុតដែលយើងហៅថាសេរ៉ូមសេរ៉ូមគឺជាប្រភេទ skin care ម្យ៉ាងដែលអ្នកទាំងអស់គ្នាអាចនិយាយថាវាជួយ ជួយបានច្រើនមែនតើនៅពេលដែលវានិយាយថាខ្ញុំគឺជាសេរ៉ូមវីតាមីន C អត់ដូច ampoule វីតាមីន C ទេណាដល់គ្នាសេរ៉ូមវីតាមីន C គឺចូលមកដល់ជួយបានតាំងពីជួយជ្រួញជួយបានតាំងពីការផ្ដល់សំណើមជួយបានតាំងពីជួយទៅលើជាលក្ខណៈអាចរយឬក៏ធ្វើឲ្យស្បែករបស់យើងនឹងសភ្លឺរលោងអីចឹងទៅប៉ុន្តែដោយសារតែវាជួយច្រើនពេកវាធ្វើឲ្យវាអត់អាច focus ទៅលើមុខងារណាមួយដែលវានិយាយបានទេបើសិនជា ampoule ជួយអ្នកនរគ្នាបាន50%សេរ៉ូមជួយអ្នកនរគ្នាបានតែ20%ឬក៏15%ប៉ុន្តែវាជួយបានគ្រប់មុខអញ្ចឹងហើយនៅពេលដែលអ្នកនរគ្នាប្រើសេរ៉ូមអ្នកនរគ្នាត្រូវការ boost ពីខាងក្រោមសរុបដូចជា M pool ជាដើមតែចម្ងល់ឆ្ងល់ថាអញ្ចេះ ហេតុអីក៏យើងត្រូវការចាំបាច់ layer មានន័យថាលាបវាម្ដងមកស្ទប់មកស្ទប់មកស្ទប់បើសិនជាខ្ញុំដឹងថា ampoule ខ្លាំងអញ្ចឹងហេតុអីក៏ខ្ញុំមិនទិញតែ ampoule លាបទៅលាបសរោមទៅតែនេះត្រូវដឹងមួយសរោមដោយសារតែវាគឺជាសាច់ចុងក្រោយគេវាងាយនឹងអាចនិយាយថាធ្វើឲ្យស្បែករបស់អ្នកនរគ្នានឹងមានរបាំងមួយការពារមិនឲ្យសារជាតិ essence ឬក៏ ampoule នឹងហួតចេញទៅក្រៅទេសូបើសិនជាយើង skip សរោមមានន័យថាយើងលាបជាមួយនឹង essence ampoule នឹងគឺវាបានតែប្រហែលម៉ោងគឺវានឹង disappear ឬក៏វាចេញពីស្បែករបស់យើងហើយឧទាហរណ៍ជាក់ស្ដែងមួយនៅពេលដែលអ្នកនរគ្នាមានចង្កឹះមួយអ្នកនរគ្នាចង់កាត់គឺវាបា ក់ឲ្យត្រូវអត់ប៉ុន្តែបើសិនជាអ្នកនរគ្នាយកចង្កឹះមកបាច់មកដល់អ្នកនរគ្នាកាច់គឺវាមិនងាយនឹងបាក់ឲ្យត្រូវអត់ដូចគ្នានៅក្នុងការលាប skin care នៅពេលដែលអ្នកនរគ្នាលាបតែ SN1 M21 នៅពេលដែលមានបញ្ហាស្បែកឧទាហរណ៍ថាឥឡូវខ្ញុំលាប M2 ជួយមុខសប៉ុន្តែជាក់ស្ដែងមុខខ្ញុំវាត្រូវកម្ដៅថ្ងៃខ្លាំងមែនតើដល់ថ្នាក់ M2 មួយនឹងទប់អត់ជាប់ទេសូមបើសិនជាយើងមាន M2 ផង SN ផងសរោមផងមុខរបស់យើងគឺអាចការពារបានទាំងស្រុងពីកម្ដៅថ្ងៃដែលយើងកំពុងតែ face ជាមួយរាល់ថ្ងៃនេះឧទាហរណ៍ខ្ញុំមើលទៅស្បែករបស់យើងអញ្ចឹងត្រូវការ4 step តែយើងជ្រើសរើសព្រោះតែ2 step ទេអានឹងយើងបានផល យឺតជាងអ្នកដែលគេប្រើ4 step ទៅយល់អញ្ចឹងជាមូលហេតុដែលគេចូលចិត្តប្រើ skin care ច្រើនតង់ពីជនជាតិកូរ៉េនឹងគឺនៅពេលដែលគេប្រើហើយគេបានផលបើសិនជាយើងប្រើតែមួយ step ទៅពីរ step ហ្នឹងយើងបានផលយឺតជាងគេមែនតើឬក៏ sometimes យើងអាចនិយាយថា complain product ហ្នឹងមិនក៏ប្រើទៅអត់ល្អដូចគេអញ្ចឹងតែអត់ទៅមើល product ដែលគេប្រើ support ទេគេមិនប្រើទៅ serum មួយទេគេប្រើតាំងពី essence ampoule serum ខ្ញុំបញ្ជាក់ម្ដងទៀតអ្នកនរគ្នាអាចប្រើ step skin care ច្រើនបែបខ្លាំងមែនតើទៅតាមស្បែកដែលយើងផ្លាស់ប្ដូរទៅតាមរដូវកាលដូចគ្នា complete ទទួលបានការ recommendation ពី BA របស់យើងនៅខ Cosmic Beauty អរគុណអ្នករាល់គ្នាដែលបានមើលវីដេអូនេះហើយខ្ញុំនឹងជួបអ្នករាល់គ្នានៅវីដេអូក្រោយដែលនិយាយអំពី topic ថ្មីៗអំពី skin care បាយបាយ